Hello សួស្តីអ្នកទាំងអស់គ្នាបាទវិលត្រឡប់មកវិញជាមួយនឹង Channel VTK Official អ្នកគ្នាទៀតបាទថ្ងៃនេះគឺខ្ញុំមកប្រាប់អ្នកទាំងអស់គ្នា ពីរបៀប download ចង្វាក់ចំពោះបងប្អូនដែលចាស់ចាស់គាត់ប្រហែលដឹងហើយបាទដែលតាមដានទស្សនានៅលើ Channel របស់ខ្ញុំបាទប្រហែលគាត់ដឹងពីរបៀប download ចង្វាក់ហ្នឹងអស់ហើយបាទដោយសារតែបងប្អូន ថ្មីថ្មីគាត់អត់ទាន់ចេះអញ្ចឹងខ្ញុំធ្វើជាវីដេអូនេះចែកជូនគាត់បន្តទៀតបាទ ចឹងមកបងប្អូនដែលបានចេះចេះហើយសូមកាន់តែពេកធូផងបាទអូខេប៉ុន្តែមុននឹងចូលទៅដល់វីដេអូហ្នឹងសូមអ្នកទាំងអស់គ្នាជួយចុច Subscribe អ្នកមួយផងបាទហើយដាក់សញ្ញាកណ្ដឹងដើម្បីទទួលបាននៃកលឹះក៏ដូចជាអឺការ free ចង្វាក់ផ្សេងផ្សេងចែកជូនទៅដល់អ្នកទាំងអស់គ្នាទៀតផងដែរបាទអូខេគឺការ download ចង្វាក់ខ្មែរនៅលើអយើងហ្នឹងគឺវា អឺដោយនៅតាម Telegram ហ្នឹងហើយអ្នកទាំងអស់គ្នា គឺមានការដាក់ link នៅក្នុងហ្នឹងមានភាពងាយស្រួលក្នុងការ download អូខេជាមុនដំបូងអ្នកទាំងអស់គ្នាដែលថ្មី ថ្មី អ្នកទាំងគ្នាគ្រាន់តែចូលទៅកាន់ Play Store អូខេហើយអ្នកគ្នាជ្រើសរើស search ពាក្យថា Telegram នេះបាទ Telegram អូខេចុចលើ Telegram មកហើយអ្នកទាំងអស់គ្នាចុចពាក្យថា download អានេះយើង ខ្ញុំ download វាទុករួចហើយអ្នកនរគ្នាបាទអញ្ចឹងអ្នកគ្នាចុចពាក្យថា download download វាឡើងហ្នឹងមកអូខេអញ្ចឹងបន្ទាប់ពីអ្នកនរគ្នា download រួចហើយអ្នកគ្នាបង្កើតវាឲ្យមកអូខេបន្ទាប់មកចាំខ្ញុំដាក់ link នេះឲ្យអ្នកនរគ្នាមួយបាទគឺ link group Telegram OPSKH ហ្នឹងហើយអ្នកទាំងអស់គ្នា គឺមានចំនួន21 21 member អូខេអ្នកគ្នាមើលទៅបាទចំនួនអ្នកចូលនៅក្នុងជួញនៅក្នុងក្រុមនេះច្រើនមែនតែនបាទអូខេហើយនេះ99នេះគឺជា អ្នកដែលអនឡាញហ្នឹងហើយអ្នកទាំងអស់គ្នាអញ្ចឹងបើអ្នកគ្នាមានចម្ងល់អីបាទឥឡូវកុំឲ្យខាត់ពេលវេលាយូរយើងទៅចង់ដឹងថាដោនចង្វាក់ហ្នឹងយ៉ាងម៉េចអ្នកទាំងអស់គ្នាដល់ថ្មីថ្មីបាទអូខេអញ្ចឹងអ្នកទាំងអស់គ្នាពេលដែលអ្នកគ្នាដោនឡូត Telegram បានហើយ អ្នកទាំងអស់គ្នាគ្រាន់តែ join ចុចនៅលើ group ដែលខ្ញុំដាក់នៅក្រោម description នៅក្រោមវីដេអូរបស់ខ្ញុំហ្នឹងអ្នកនាចុចនៅក្រោមវីដេអូខ្ញុំទៅនឹងខ្ញុំនឹងនឹងនឹងឃើញ link Telegram ខ្ញុំដាក់ខ្ញុំស្រេចជាសកកាត់ឲ្យ TG TG ហើយអ្នកគ្នាចុចទៅលើហ្នឹងមកចុចលើហ្នឹងចូលមកដល់នៅក្នុង group ហ្នឹងហើយបាទអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែចុចអឺទៅលើរូបមនុស្សនេះមកអូខេ សារថ្មីគីឡូអ្នកតគ្នាមើលអត់តាន់បាទអ្នកគ្នាគ្រាន់តែចុចលើរូបមនុស្សអូខេហើយអ្នកគ្នាអង្កលមកអូខេអង្កលដល់លេខទី3អានេះ member អានេះ medium អានេះ file ហើយអ្នកគ្នាមើលប្របាទនេះនេះសុទ្ធតែជាចង្វាក់ខ្មែរបាទឧទាហរណ៍បើអ្នកគ្នាចង់ download បាទនេះគឺជា សុទ្ធតែជាចង្វាក់ចង្វាក់ខ្មែរហើយមួយវិញទៀតអ្នកបើអ្នកទាំងអស់គ្នាចង់បានចង្វាក់អីវិញអ្នកគ្នាអាចឆាត សួរឬក៏សុំហើយមានចម្ងល់អីឆាតសួរបងប្អូនយើងដែលនៅក្នុងក្រុមនេះទៅអ្នកនរគ្នាគាត់នឹងប្រាប់យើងហើយបាទអូខេពេលមកដល់កន្លែងហ្នឹងអ្នកគ្នាចុចវា download នេះមកនេះចុចឧទាហរណ៍យើងឃើញអញ្ចឹងអ្នកគ្នាគ្រាន់តែចុចលើហ្នឹងមកវាចុច download ឲ្យយើងហ่ะបាទអញ្ចឹងយើងគ្រាន់តែរង ចាំឲ្យវាដើរពេញយើង បានចង្វាក់ហ្នឹងដាក់ទៅក្នុងអកតែម្ដងហើយបើចំពោះ file អក VIP វិញក៏មាននៅក្នុងហ្នឹងដែរបាទ ចឹងអ្នកគ្នាគ្រាន់បើចង់បានអប VIP អ្នកគ្នាអង្គុយលើពាក្យថា link នេះមកបាទនេះ member medium file link យើងចុចពាក្យថា link មក link ហើយអ្នកគ្នារមមើលមកបាទអូអានេះគេ link ឡើងផ្ញើច្រឡំអ្នកគ្នានេះឡើង file ដែរហ្នឹងហើយគេនឹងមានការអឺមានអប VIP ឲ្យអ្នកទាំងអស់គ្នាបាទ ហើយមួយវិញទៀតដូចអ្នកគ្នាចង់បានអក VIP ក៏ដោយអ្នកគ្នាឆាតសួរបងប្អូនយើងនៅក្នុងក្រុមហ្នឹងទៅបាទគាត់នឹងឲ្យ share link ឲ្យអក VIP នឹងឲ្យអ្នកគ្នា download ទៀតបាទអញ្ចឹងនៅក្នុង Telegram គឺវាមានភាពងាយស្រួលអញ្ចឹងអ្នកគ្នាយើងចង់ download យើងក៏គ្រាន់តែចុចនៅលើហ្នឹងទៅវាអាចធ្វើយើង download បានចង្វាក់ងាយងាយមែនតើបាទអូខេនេះគឺជាចង្វាក់បាទ ជួនកាលវាអាចលាយដែរអ្នកទាំងអស់គ្នាបាទអ្នកគ្នា download មើលមើលទៅបាទនេះអានេះចង្វាក់ពើតពើតអូខេអញ្ចឹងអ្នកគ្នាគ្រាន់តែធ្វើតាមហ្នឹងមកនឹងបានចង្វាក់អានេះដោយសារខ្ញុំបាន download ទុកហើយនេះនេះពេលយើង down ហើយវា load វាចេញសញ្ញាអកជាហ្មងដោយសារខ្ញុំមានអក VIP ដែរអ្នកទាំងអស់គ្នា គឺខ្ញុំសុំបងប្អូនយើងនៅក្នុងក្រុមហ្នឹងដែរហ្នឹងបានគាត់ដាក់ដាក់អក VIP នឹងឲ្យយើងហ្មងអ្នកគ្នាបើគាត់មាន link ណា អូខេបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានប៉ុណ្ណឹងអ្នកនរគ្នាបាទអញ្ចឹងបើពេញចិត្តបាទពេញចិត្តជួយចុច Subscribe អ្នកមួយមកបាទអូខេអញ្ចឹងញោមមានអីច្រើនទេអ្នកគ្នាអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយទៀតបាទបាយបាយ